មានអ្នកណាលឺមិនឈឺចាប់សុកសុកគេប្រាប់ថាសុំបែកគ្នាលឺហើយបេះដូងបងសាយត្រង់គ្រីបើសិនពុំងារតើអូនឈឺទេ យ៉ាងខ្លីតែឈឺណាស់ស្ងួនជួបស្នេហ៍ដំបូងត្រូវអូនបោកប្រាស់នឹកឃើញម្ដង ម្ដងរូបបងសែនខ្មាស់ពេលជួបពលលក្ខមិនហ៊ានមើល ងឡើយវាមិនដេចត្រានត្រើយបងមិនដល់គេ គេមានលុយឡានគប់ចិត្តមាសមេអងគ្មានអ្វីទេមាន ត្រឹមចិត្តស្មោះបងជាអ្នកក្រពុល ក៏ស្រុកគេ មានប្រាំងដូចគេផ្គប់ចិត្តជីវ៉ាមានត្រឹមចិត្តស្មោះគ្មានទេដុល្លារអូនមិនត្រូវការស្មោះស៊ីមិន ក្តីត្រានត្រោយបងមិនដល់គេ គេមានលុយឡានបបចិត្តមាសមេបងគ្មានអ្វីទេមាន ត្រឹមចិត្តស្មោះបងជាអ្នកក្រពលលកស្រុកគេ មានប្រាំងដោយគេគប់ចិត្តជីវ៉ាមានត្រឹមចិត្តស្មោះគ្មានទេដុល្លារអូនមិនត្រូវការស្មោះស៊ីមិនបាន